ខំវល់ហើយលំទូទៅតាមសួរចង់បានចម្លើយពិតព្រមតែបងស្នេហ៍វមិតទើបចិត្តបងនេះចង់ដឹងចេះត្រឹមឆ្លើយមួយមិនប្រាំអូនរាយរាប់

ត្រង់គ្មានថ្ងៃព្រួលប្រែតែផ្ទុយទៅវិញចិត្តតួមិននេះត្រូវចាច់គេទុំយ៉ាងបងសល់ត្រឹមតែរងទុំគូស្នេហ៍តែស្មបានអោយទ្រាំមានឈឺចាប់មិនចង់រៃរាប់